មិនដែលដឹងថាចិត្តមួយនឹងមួយឈឺពុនងាក្រុមពេលវេលា យើងនៅក្បែរគ្នាអារម្មណ៍ឈឺផ្សាតើអើយបងត្រូវទ្រាំដល់ពេលណា hoa ở chân sẽ tự hào lệnh đây bóng cho nà trò trang trôi mình buồn đời ôi tấn lấy rõ hôm đó tia ôi lệnh từ ca bóng tiết thái ទូយំស្ដាយក៏គ្មានន័យបើចិត្តស្រីចង់ផ្លា ចោទ្រង់ម្នាក់នេះលែងសំខាន់ហើយសុខចិត្តដើរចេញឲ្យឆ្ងាយពីរូបស្រីពីសម្ដីព្រមម្នាក់ដែលអូនលែងត្រូវការអូនមិនដែលដឹងថាចិត្តមួយនឹងមួយឈឹងប៉ុណ្ណា នៅក្បែរគ្នាអារម្មណ៍ឈៀបសាតើអើយមកត្រូវទ្រាំដល់ពេលណាបើស្រងជីវ៉ាអស់ចិត្តស្នេហ៍ទៅហើយលែងដៃបងចោណាស្រស់ត្រាំត្រា មិនបណ្ដោយឲ្យទាំងភ្នែកស្រស់ហូរម្ដងទៀតអូនលែងត្រូវការបងទៀតហើយទូយំស្ដាយក៏គ្មានន័យបើចិត្តស្រីចង់យកទៅទៅយកវាចូលត្រង់ម្នាក់នេះលែងសំខាន់ហើយសុខចិត្តដើរចេញឲ្យឆ្ងាយពីស្រីពីសំដី លេងត្រូវកោ យំស្ដាយក៏គ្មានន័យបើចិត្តស្រីចង់ផ្លាស់ផ្ទៃទៅយកគេចោលព្រមអ្នកនេះលែងសំខាន់ហើយសុខចិត្តដែលចេញឲ្យឆ្ងាយពីរូបស្រីពីសំដីព្រមអ្នកដែលអូនលែងត្រូវការពីសំដីព្រមម្នាក់ដែលអូនលែងត្រូវ